អូខេអ្នកទាំងអស់គ្នាតោះឥឡូវបន្ទាប់ពីគេ copy ប្រអប់បានហើយយើង ធ្វើការទិញគេតាមពិតអឺមានអ្នកដែលគាត់ sponsor ខ្ញុំ ទេហ្នឹងហើយគាត់ឲ្យខ្ញុំជួយទិញប្រអប់ឲ្យគាត់ទៅគាត់ឲ្យមួយមួយដុំពីរដុំអីចឹងណាហ្នឹងហើយហើយដូចខ្ញុំបញ្ជាក់ប្រាប់ចឹងប្រអប់ហ្នឹងចន្លោះវា100ដុំចន្លោះវាពី25 25ទៅ30ដុល្លារ អ្នកទាំងអស់គ្នាទិញហើយគឺចំណេញដោយសារហេតុអីព្រោះនៅពេលដែលយើងស៊ីអស់វា100ដុំវាទទួលបាន goal ប្រហែលជាខ្ទង់70000 goal 70000 goal ខ្ញុំឃើញគេឆាតលក់ goal 100000 goal ខ្ទង់25ទៅ30អញ្ចឹងទិញប្រអប់នឹងហើយបើកមកគឺចំណេញណាអឺនេះខ្ញុំស៊ីយករ៉េបទេអ្នកនរនេះដោយសាររ៉េបខ្ញុំវាងស្ទើមិនចុចអស់3 400ហើយហ្នឹងហើយហើយនេះមានច្រើនដុំដែរឥឡូវយើងស៊ីទាំងអស់គ្នាណាហ្នឹងហើយចាំមើលរ៉េបវាឡើងប៉ុណ្ណា បញ្ជាក់តិចប្រអប់នេះគឺជាប្រអប់ដែលមានតែនៅនគរ2ឯងគឺនៅដុងនៅសបាយហើយនៅសបាយពេលនេះខ្ញុំមិនទាន់ដឹងមិនទេបើនៅដុងពងតែ ប្រអប់ពងចុះថ្លៃបែបហ្នឹងប្រការមុនដូចអ្នកទាំងអស់នេះដឹងហើយគឺមួយដុំតម្លៃវាហ្មងអឺ5 6ដុល្លារមួយដុំ9 9នេះតែឥឡូវធ្លាក់មែនទេហ្មងខ្ញុំនឹងថាវាហេតុអីបានវាធ្លាក់ហើយយើងមិនទាន់ដឹងថា GM ក៏ធ្វើការ rule back អត់ទេណានឹងបើ rule back អាហ្នឹង7ហើយអ្នកទិញដែលផ្ញើលុយតាម ABA ហ្នឹងហើយ តើដល់ចុចទាំងអស់គ្នាចាំមើលស៊ី4 5ដុំហ្នឹងខ្ញុំស៊ីយក rate ត្រឹមតែ15000អីទេអ្នកទាំងអស់គ្នាហើយបាន rate 15000ខ្ញុំជប់ស៊ីហើយហ្នឹងហើយបាន goal យើងទុកហាត់ skill ហ្នឹងអារបស់របរផ្សេងផ្សេងដូចគ្មានន័យទេវាគ្រាន់តែថាយកមកតុង hero អញ្ចឹងទៅព្រោះនេះអីតែឲ្យដឹងអាគុណ8ឲ្យយើងដាក់បានហ្នឹងងប់ឲ្យស៊ីតែមួយដុំបាន rate ចិត្តគ្រប់ឯហ្នឹងអ្នកទាំងអស់គ្នា នេះ15000អានេះអត់ត្រូវការទេសេះសេះនេះឥឡូវដឹងយកធ្វើអីទេវាច្រើនពេកទៅណាហ្នឹងហើយ7000ស៊ីអស់2ដុំបានជិត10000អូធ្លាក់សាមែនតែនរ៉េបរ៉េបឡើងលឿនលឿនណាស៊ីបអត់មានរ៉េបឡើងលឿនមែនតែនហ្មងណាមើល15000ហ្នឹងអូខេ2ដុំនិយាយតែមួយដុំ CP 10500រ៉េប6000ជាង មិនបងមុនខ្ញុំស៊ីគឺ6000ជាងឥឡូវស៊ីអស់ប៉ុណ្ណឹងឡើង15000ធម្មតាទេអានេះ stone របស់របរវាបានដូចសេះអីហ្នឹងយើងមិនដឹងទុកធ្វើអីទេនិយាយត្រង់អឺលក់ទៅនឹងឲ្យលក់ព្រឹកមិញឆាតសុំគេព្រឹកមិញសេះ PP លក់អត់បានទេណាពួកអប់អស់នេះអីយើងចុចទៅនេះអីប៉ុននេះຕົក glory ຕົកប៉ុននេះ C វា ហ្នឹងឯងហើយតែប៉ុណ្ណេះហាត់ skill បាននេះហាត់ skill ហាត់ skill មិន skill បាននេះមើលទៅប៉ CBD នេះសិនតើមេប៉ខ្ញុំអឺធ្វើការហាត់ skill អស់តែម្ដងដោយសារមុនជួយជក់រួចទៀត Okay let's go full ចូលរួចទេ full ហើយបើយើងព្យាយាមបុក server តិចប្រហែលជាចូលរួច អញ្ចឹងពេលបច្ចុប្បន្ននៅឧដុងនេះខ្ញុំមាននិយាយថាអត់មានណាហ៊ានដាក់លក់ item ទេអ្នកនរនេះ item ដាក់លក់តែ page stone page ទេ stone copy បានអញ្ចឹងណានេះតែបើ item ឯផ្សេងៗប្រហែលជាពិបាកតិច net អី close shop អស់ហើយដេសាខ្លាចគ្នាយើងដែលគាត់បើកនឹងច្រើនហើយមាន goal រហូតដល់999ហើយគាត់ទិញ item ពី shop ចេញហ្នឹងហើយដូចពណ៌នេះ60000មិនគួរទិញទេថ្លៃមែនតើហ្នឹងណា គេតឡើងតម្លៃខ្លាំងអត់ទេយើងមកលេងពេលនេះចំណេញដោយសារយើងបើកប្រអប់ដែលនឹងវាបាន experience ច្រើនអញ្ចឹងណាហ្នឹងហើយអីបាន experience បាននេះនេះសាកូន hero តូចតូចយកមកបើកអីហើយអ្នកខ្លះណាគាត់បើកដើម្បីដូរយក chat all 5 all 6អញ្ចឹងណាប៉ុន្តែសមត្ថភាពយើងអីហ្នឹងលេងមុំមុំយើងអត់អាចលោតដល់ហ្នឹងទេតែពេលអញ្ចឹងខ្ជិលត្មងតាហ្នឹងហើយបើកបានបណ្ណាយកប៉ុណ្ណឹង អី goal អីណាចង់ទិញទុកអីទិញទុកបាន ពេលនេះចំណេញប៉ុន្តែគួរតែកំទាន់ល្អហេតុអីខ្ញុំថាល្អដោយសារតិចទៀតវាធ្លាក់ថ្លៃហើយឬក៏មួយក៏ GM ក៏ធ្វើការរួមបែបទៅក្រោយលើវាបាត់ទៅវិញអញ្ចឹងណាអញ្ចឹងពេលនេះកំទាន់ប៉ះវាហ្នឹងហើយបើទិញលក់ hero អត់ជាបញ្ហាទេហើយអ្នកនរគ្នាដែលលេងនៅដងអាចធ្វើការឆាតមកក្នុង page ដើម្បីធ្វើការជួយលក់ hero បានណាហ្នឹងហើយខ្ញុំធ្វើការផុសគ្រប់នគរតែម្ដងខ្ញុំមិនប្រកាន់នគរណានគរណីទេ ហើយពេលអ្នកទាំងអស់នេះឆាតមកក្នុង page គឺអ្នកទាំងអស់នេះនឹងឃើញការណែនាំពីរបៀបនៃការផ្ញើ hero ដើម្បីខ្ញុំជួយផុសលក់ឲ្យហើយហើយសុបាយគឺអាចមើលតាមតារាងដែលខ្ញុំផុសហ្នឹងចឹងណាហ្នឹងហើយធូធូទេមិនជាថ្លៃប្រហែលទេអាយធីមតម្លើងតម្លៃអស់ហើយអ្នកនរនេះអត់ហ៊ានដាក់ទេនេះណិតតំដាក់ទេតំបើកទេណិតនេះអីរេ6អីគឺគាត់ close shop គាត់អស់ហើយណិតអ៊ីប៉ៅអីក៏ close ដែរអត់ហ៊ានຕົកទេតែຕົកបាត់ឥឡូវហើយអ្នកនរនេះអត់បានទេឥឡូវនេះ ដូចអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយ goal copy បានណា goal copy បានហ៊ានតែប្រហែសហ្នឹងគ្នាយើងនេះទិញខ្ទេចគ្មានសល់ទេតាលីអូក៏មិនទុកឲ្យគ្នាទៅលក់ដែរហើយអា hero តូចតូចហ្នឹងទិញធ្វើបាបគ្នាទៀតចង្កាលអីហ្នឹងតែគាត់បើកបានមួយថ្ងៃចុះថ្ងៃហ្នឹងឃើញបើករហូតហ្នឹងបើករហូតថ្ងៃហ្នឹងមានអីមានអីទៀតហើយហើយពណ៌នេះអីហ្នឹងមួយជីលប៊ូននោះនេះមួយ3 400 goal ទិញប្រើបានទិញហាត់ ហាត់ខូចបោះចោលហាត់ខូចបោះចោលមកជីលមូននេះมันជាมันជាខ្វល់និយាយថាมันជាខ្វល់អាយធីមតឡើងតឡៃឲ្យអ្នកនរនេះមិនអាចទុកបានទេចុយមកនេះលក់999ពីណាទិញយកបាត់ទៀតដែលដែល price ដាក់តម្លាក់មកតម្លៃ0វិញនេះទាំងដុំត្រូវអ្នក copy អូខេហ្នឹងហើយអ្នកទាំងអស់នេះអញ្ចឹងចំពោះការស៊ីប្រអប់មានប៉ុណ្្នឹងណាអញ្ចឹងខ្ញុំបញ្ជាក់តម្លៃភាសាទៀត ខ្ញុំមិនដឹងតម្លៃវានៅនឹងអញ្ចឹងរហូតឬក៏រួយឬមួយក៏មិនទេប៉ុន្តែតម្លៃពេលបច្ចុប្បន្ន100ដុំមិនមិន9.9មួយដុំទេណា100ដុំតម្លៃវាពី25ទៅ30អាចព្យាយាមបើកលេងជាមួយខ្ញុំបានណាអូខេអរគុណបាយបាយ